គ្មានឯងឲ្យខ្ញុំរំពឹងអីឲ្យខ្ញុំខ្សល់អីទៀតឆាប់ចេញទៅឆាប់ទៅទៅយើងលេងទៅរកឯងទៅហើយយើងនៅជាមួយប្រពន្ធថ្មីរបស់យើងជិះបានធន់ជិះសិនយើងប្រាប់ឯតាថាយើងមិនទៅវិញទេបើឯងលេងទៅផ្ទះចង់ខ្ញុំចង់កូនហ៎ឯងរួនឹងមកជើបើឯងមិនចង់មើលទេបោះវាចោលទៅចំណាកូនឯងតែឯងភ្លើងឆេណាហើយឥឡូវកូនឯងមិនដឹងយ៉ាងម៉េចម៉ាហើយទេកូនឯង ចាប់ពីថ្ងៃនឹងទៅម៉ែសន្យាថាម៉ែនឹងរឹងមាំជាងនេះរឹងមាំដើម្បីពួកកូន ភាពយន្តជីវិតរឿងរឹងមាំជាថ្មី មានផ្សាយជូនទេសនា នៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film